បាទអរុនសួស្តីបងប្អូនពីខ្ញុំខ្មែរ Simple Life ព្រឹកនេះថ្ងៃអាទិត្យណាបងប្អូនព្រលឹមឡើងថ្ងៃអាទិត្យតែម្ដងបាទអានេះ នៅ ទឹកសើមឡើងពេញអានឹងឡើយបងប្អូនអានេះខ្មែរយើងហៅដឹងហៅដើមស្អីគេទេបាទនេះមកកាត់អានេះព្រលឹមឡើងថ្ងៃអាទិត្យអត់អីធ្វើកាត់នេះយកទៅបាទយើងឆ្ងាញ់ភ្លើងបាទឆ្ងាញ់ណាស់បងប្អូនបើមិនដឹងថាខ្មែរយើងហៅអីទេអាហ្នឹងមកយួនដូចគេយួនគេហៅថាដាំងអោហើយ ចិនគេហៅស្អីគេទេតង់ហាវមិនគេណានោះប៉ិនមើលខ្ញុំដាំប្រហែលអាទិត្យទៅវាលាស់លឿនណាបងប្អូនទៅនេះដាំទៅខែត្រជាក់ទេបងប្អូនបាទកាត់វាមុននឹងវាល្វីងអានេះតែຕົកយូរបន្តិចល្វីងហ៎បងប្អូន តែឥឡូវអត់អីកំពុងពេញឆ្ងាញ់មកខ្ចីល្អណាបងប្អូនដល់អានេះយើងកាត់អញ្ចឹងទៅហើយវាលាស់សាថ្មីមកវិញយើងញ៉ាំម្ដងទៀតបាទអានេះយើងញ៉ាំបានច្រើនដងណាបើសិនជាយើងកាត់វាត្រឹមត្រូវហើយនេះបងប្អូនខ្ញុំ ញ៉ាំតែពីរមុខទេអានេះញ៉ាំជាមួយឆ្នាំងភ្លើង ហើយនឹងបាទឆាលុកលាក់ដាក់វាពីក្រោម ដល់លេខ1អាហ្នឹងបងប្អូនឆាលុកលាក់សាច់គោហ្នឹងយើងដាក់សាឡាត់ដាក់អីទ្របពីក្រោមដូចថាពេញប៉ោះអីតែខ្ញុំចូលចិត្តអានេះខ្លាំងណាស់ដល់អាខ្ចីឆ្ងាញ់តែម្ដងបងប្អូនឃើញហ្នឹងដល់អស់ចាមកទឹកពីរទៀតហ្នឹងវាលាស់មកអាថ្មីទៀតហ្នឹងម៉ាច់ស៊ីអត់ទាន់ទេឆាលុកលាក់បាទ ស្ងាញ់មែនបើសិនជាមិនជឿបងប្អូនសាកមើលទៅបាទបាទអានេះដូរផ្សារក៏មិនថោកដែរបងប្អូនដឹងថាខ្មែរហៅអីប្រាប់ផងបាទខមមិនខាងក្រោមប្រាប់ផងខ្ញុំអត់ស្គាល់ទេបាទបងប្អូនមកដល់ចុងក្រោយបាទប៉ុណ្ណេះអានេះ ប៉ុណ្ណេះគ្រប់ស្អែកនឹងតួបាទតួឆ្នាំងភ្លើងបាទបងប្អូននៅខ្ចីអានេះស៊ីទាំងអស់ហ្មងណាចៃចៃញែងហ្មងណាអានេះបាទ